វានឹកឃើញអាត្រង់អត់បៀតបៀនគេមួយហ្នឹងគឺមាន រក្តីសុខហ្មងចាអាហ្នឹងឯងចម្រើនមេត្តាចិត្តទៅតែប៉ុណ្ណឹងចិត្តមិនសៅមងនៅពេលចិត្តស្លាប់ ហ្នឹងគឺមិនវង្វេងមិនវង្វេងមិនមាន ចិត្តសៅម៉ងនៅពេលចិត្តស្លាប់ហ្នឹងគឺមិនវង្វេងហើយទៀតអានិសង្ឃរបស់សិលក៏ណាហើយក៏បែកធ្លាយរាងកាយទៅសិលហ្នឹងជាកម្មវិច័យឲ្យបដិសន្ធិគឺសុគតិភព ទៅតាមហ្នឹងហើយយើងមិនមែនទៅហួងថែងសុគតិភពអីដើម្បីសบายរីករាយដើម្បីយកជារបស់យើងអីទេប៉ុន្តែសុគតិភពហ្នឹងមានព្រះអរិយៈមានពធัวដែលព្រះអរិយៈប្រកាសសម្ដែងចឹងយើងត្រេកអរទៅជាមួយនឹងពធัวដែលព្រះអរិយៈសម្ដែងសពសពកាលហ្នឹងហ្នឹងឯងចឹងក្រំតែយកជាដូចផ្ទះសំណាក់អីចឹងទៅ តែប៉ុណ្ណឹងទេ ក្នុង ដំណើរដែលយើងត្រូវឆ្លងកាត់គណា នៅក្នុងលោកនេះគឺជាលោកនៃការឆ្លងកាត់ណា កាលណាបើយើងបានសិក្សា ពុទ្ធសាសនាច្បាស់លាស់ទៅ យើងយើងយល់ពុទ្ធសាសនាហ្នឹងចឹងឯងចឹងយើងយល់ថាពុទ្ធសាសនានាំយើងទៅរកទីបំផុតទុក្ខអញ្ចឹងដំណើរជីវិតហ្នឹងគ្រាន់តែយើងឆ្លងកាត់លោកនេះតែប៉ុណ្ណឹងទេអាហ្នឹងដោយមរណសតិហ្នឹង ហ្នឹងឯងវាមាន ព្រំបទលនិងចុតិចិត្តគឺសេចក្តីស្លាប់ តែបើវិបស្សនាវិញគឺលោកក្នុងអរិយវិន័យដែលជា អារម្មណ៍របស់ទ្វារវិថីចិត្តតាមផ្លូវភ្នែកជាជាចមោណ្ដាតកាយចិត្តហើយហ្នឹងគឺជាលោកដែលត្រូវឆ្លងកាត់ទៅណាទៅតាមវេរៈចិត្តដែលបានដឹងរូបារម្មណ៍សត្យារម្មណ៍ហ្នឹង ចឹងទៅរូបារម្មណ៍សត្ទារម្មណ៍គុណធារម្មណ៍ជាដើមហ្នឹងប្រកបនៅលោកថាសូន្យណាតាមពុទ្ធិកាសញ្ញតោលោកកាំងណាគឺក្នុងរូបារម្មណ៍ប្រកបជាលោកក្នុងអរិយវិន័យវាអត់មានមនុស្សសត្វទេគឺរូបារម្មណ៍ហ្នឹងជានិមិត្តរបស់មហាភូតរូប4 អត់មានជានិមិត្តរបស់បរោះស្ត្រីអីទេនឹងឯងនឹងលោកក្នុងអរិយវិន័យទានប្រកាសថាសូនប្រកាសថាលោកសូនសញ្ញੰអតេនវាអត្តនិយេនវាហ្នឹងគឺបញ្យល់ពីលោកសូនហ្នឹងក្នុងបទសញ្ញតោលោកកាំងអវេខាសោ តទៅមករាជៈសទាសតោហ្នឹងហ្នឹងគឺបញ្យលពីលោកសោតហ្នឹងចាកខ្លួននិងចាកវត្ថុជារបស់ខ្លួនហ្នឹងតលតែរូបារម្មណ៍ហ្នឹងប្រកបឡើងដល់សតិដ្ឋានវិបស្សនាសត្យារម្មណ៍គុណធារម្មណ៍រសារម្មណ៍ផតភិរម្មណ៍និងធម្មារម្មណ៍ហ្នឹងកណាហ្នឹងគឺវិបស្សនាហើយហ្នឹងចឹងមិនមែនតលតែស្លាប់ទៅ បានអត់មានអ្វីជារបស់ខ្លួនទេ យើងស្លាប់ទៅយើងអត់មានយកអីទៅ អត់មានហួងហែងអ្វីអ្វីជារបស់ខ្លួនយើងហ្នឹងតាមសមថៈឯងដល់ទៅវិបស្សនាគឺអត់មានអ្វីអ្វីជារបស់យើងហ្នឹងទាំង ដែលនៅរស់ឥឡូវហ្នឹងមិនបានអ្វីអ្វីអត់មានជារបស់យើងពីព្រោះវាអត់មានអត្តាទូខ្លួនយើងអ្នកដឹងអារម្មណ៍មានតែវិថីចិត្តដែលដឹងអារម្មណ៍អញ្ចឹងអ្វីអ្វីវាគ្រាន់តែជាអារម្មណ៍របស់វិថីចិត្ត មាន មាសប្រាក់លុយកាក់ទ្រព្យសម្បត្តិជាធម្មតារស់នៅធម្មតាធ្វើបន់ទៅទានសាសិលធម្មតាប៉ុន្តែវាអត់មានអាសេចក្តីប្រកម្មថាវិថីចិត្តនឹងជាយើង អ្នករស់នៅនឹងនេះគឺថាមាន ប្រកម្មដ្ឋានជាប់សម្រាប់ពុទ្ធបរិស័ទនឹងចឹងឲ្យតែមានស្មារតីដឹងថាការរស់នៅក្នុងโลกហ្នឹង ដឹងរឿងអីរឿងអីរឿងអីទាំងអស់ហ្នឹងគឺជាវិថីចិត្តតែប៉ុណ្ណោះ ដែលធ្វើកិច្ចដឹងរឿងទាំងអស់ហ្នឹងអត់មានរឿងអី ដែលយើង ដឹងគ្រប់ព្រះអង្គគ្រប់គ្នា ហើយរឿងហ្នឹងមិនមែនអារម្មណ៍របស់វិថីចិត្តអត់មានទេទាំងណាអត់មានរឿងអីដែល ដែលយើងគ្រប់អង្គគ្រប់គ្នាបានដឹងហើយរឿងហ្នឹងមិនមែនអារម្មណ៍របស់វិថីចិត្តគឺអត់មានទេ ហ្នឹងឯងគ្រាន់តែនិយាយថាយើងដឹងប៉ុន្តែ អ្វីដែលដឹងពិតប្រកបគឺវិថីចិត្តដល់តែមានចិត្តតានុបស្សនា ទេប្រឋានវាអត់មកប្រកម្មថាវិថីចិត្តដែលដឹងរឿងហ្នឹងឯងវាអត់មកប្រកម្មថាជា ខ្លួនយើង អ្នករស់នៅ ក្នុងរូបសម្លេងកិនរស់ផតពៈធម្មរមហ្នឹងលោកក្នុងអរិយវិន័យហ្នឹងវាសូនចាអត្តាទូខ្លួនអ្នករស់នៅគឺមានវិថីចិត្តដែលដឹងអារម្មណ៍ហ្នឹង ដឹងរូបារម្មណ៍សត្វទារម្មណ៍ដែលជាលោកក្នុងអរិយវិន័យហ្នឹងហើយវិថីចិត្តហ្នឹងរលត់ខ្លួនឯងទៅហ្នឹងឯងអញ្ចឹងក្នុងការដែលពុទ្ធបរិស័ទយើង បាននៅទីពឹងហ្នឹងគឺមានមានការប្រឹងប្រែង ជួយ ខ្លួនឯងនឹងចឹងឯងចឹងអ្វីអ្វីជាប្រកអដីវាប្រែប្រួលណាចឹងប្រែប្រួលគ្រប់បែបគ្រប់យ៉ាងហ្នឹង នឹងឯងប៉ុន្តែវាមិនអាចថាប្រែប្រួលឲ្យយើងរួចផុតចាកទុកឯងឯងទៅដោយយើង អត់ប្រឹងប្រែងខ្លួនឯងទេ ប្រែប្រួលតាមធម្មតាវាដូចជាយើងរាប់អានគ្នាស្គាល់គ្នាភរិយាស្វាមីបងប្អូន មិត្តភ័ក្តិញាតិសន្តានអីអីចឹងហ្នឹងឯងប៉ុន្តែយើងត្រូវយល់ដឹងថាមនុស្សយើងមាន វិបាកកម្មផ្សេងគ្នា មានវិញ្ញាណដែលសន្សំអធិស្រ័យមកផ្សេងផ្សេងគ្នាគឺដល់ទៅផ្សេងផ្សេងគ្នាចឹងទៅយើងត្រូវយល់អំពីអាសភាពដែលផ្សេងផ្សេងគ្នា នឹងជាបរមត្តជាអភិធម្មដែលជាប្រយោជន៍កុំឲ្យយើងប្រកម្មខ្លួនយើង ខ្លួនអ្នកអតី អញ្ចឹងទៅវាទៅជាមានការថ្នាំងថ្នាក់ដល់គ្នានឹងគ្នាដោយសារតែយើងប្រកាន់ខ្លួនយើងខ្លួនអ្នករតីអញ្ចឹងយើងយកអធិស្ស្រ័យរបស់យើង ទៅវិនិច្ឆ័យអធិស្ស្រ័យអ្នករតីអីអីអញ្ចឹងទៅវានាំឲ្យមានការថ្នាំងថ្នាក់អញ្ចឹងទៅវាខ្វាយខ្វល់រវល់ជាប់ ទៅជាមួយ អ្នករតីហ្នឹង នឹងឯងទោះជាយើងឈ្នះអ្នកដតីរបៀបដែលយើងវិនិច្ឆ័យអធិស្ស្រ័យនឹងប៉ុន្តែវានៅជាប់ដោយសេចក្តីប្រកម្មតែខ្លួនយើងហ្នឹងណាទោះយើងឈ្នះអ្នកអតី10រឿង20រឿងឬ10អ្នក100អ្នក1000អ្នកក៏ដោយតែយើងអត់ បានជោគជ័យចំពោះសេចក្តីទុកទេយើងនៅតែក្នុងអំណាចនៃវត្តដាក់បន្សាត់ទៅអញ្ចឹងព្រោះវានៅក្នុងការដែលប្រកម្មអត្តាទូខ្លួនយើងនឹងវាជាកិលេសវត្តដាក់នឹងឯងទៅដែលនាំឲ្យវត្តដាក់ប្រព្រឹត្តទៅហើយសន្មត់ថាបថុជន អាស្រ័យវត្តដាក់នឹងដល់ណាអញ្ចឹងត្រូវយល់អធិស្ស្រ័យនឹងដោយអភិធម្មចិត្តចេតសិករូបវិបាកកម្ម បងប្អូនកូនចៅអីហ្នឹងសិតតែមានវិបាកកម្មផ្សេងផ្សេងគ្នាអ្វីៗវានៅក្នុងអំណាចអនិច្ចាវតសង្ខារាហ្នឹងគឺអនិច្ចាហ្នឹងវាគ្របសង្កត់វាជាម្ចាស់នៃអ្វីអ្វីដែលជាលោកីហ្នឹងដែលជាសង្ខារហ្នឹងអត់មានអ្វីមកដដើមមកប្រជែងអីបានអំពីអនិច្ចាវតសង្ខារាហ្នឹងទេ អញ្ចឹងយើងមានសិទ្ធស្រឡាញ់ភរិយាស្វាមីបងប្អូនកូនចៅណានាណានាអីហ្នឹងគុណចាស់ក៏មានសិទ្ធស្រឡាញ់ណានាណានាអីចឹង ចាក់សិក្ខាបទទៅ អាចគ្រប់គ្រង ផ្ទះអីចឹង គឺមានសិទ្ធក្នុងសេចក្តីស្រឡាញ់ហ្នឹងមានសិទ្ធក្នុងការដែលនាំយក អ្នកដតីចូលមកកម្មជីវិតរបស់ខ្លួនហ្នឹងប៉ុន្តែអត់មានសិទ្ធលើសង្ខារធัวទេ ដើម្បីថាកុំឲ្យប្រែប្រួលកុំឲ្យព្រាត់ប្រាស់ កុំឲ្យវាដូរពីការស្រឡាញ់ទៅជាស្អប់អីអីហ្នឹងគឺអត់មានសិទ្ធណាហួងហែងហាមខាត់ចិត្តសណ្ដានអ្នកដតីអីទៅបានទេតែចិត្តយើងយើងមកអង្គុយមើលមើលអង្គុយមើលទៅយើងស្លូតតែចឹងយើងហួងហែងតែខ្លួនឯងកុំឲ្យអាក្រក់ឲ្យល្អគ្រប់គ្រាគ្រប់ពេលវេលាអត់បានទេ អញ្ចឹងចាំបាច់និយាយអីដល់ទៅចិត្តចិន្តានអ្នកដតីអញ្ចឹងនេះយើងស្លូតហើយយើងមិនមែនដូចថាខ្លួនឯងនឹង ល្អដូចព្រះអរហន្តបានដោយងាយងាយហើយហេតុអីក៏អ្នកដតីនឹងធ្វើល្អមិនបានអីអីចឹងយើងហាក់ដូចជាអញ្ចឹងបានជាចេះតែកាចទៅបន្ទោសទៅដីថាទៅប៉ុន្តែដល់យើងមកយល់ថាកិលេសមិនងាយលះណានឹងឯងហើយអ្វីដែលយើងចាំបាច់ត្រូវធ្វើនោះគឺលះកិលេសខ្លួនឯងយើងធ្វើដូចទំនេរណាស់អញ្ចឹង ដោយខ្លួនឯងនឹងធ្វើកិច្ចហើយកតាំងករណីយ៉ាងជាព្រះរហន្តអញ្ចឹងហើយទៅរវល់រឿងអ្នករតីអីអីចឹងទៅវិញទៅអញ្ចឹងអវាទរបស់ព្រះអង្គឲ្យមកពិចារណាខ្លួនឯងអត្តនោវៈអវេខយៈកតានិអកតានិចៈហ្នឹងរឿងជាមួយអ្នករតីហ្នឹងអ្នកបរិស័ងវិលោមេនិអ្នកបរិស័ងកតាកតាំងហ្នឹងគុណចាស់គ្រប់អង្គដែលច្រើនគុណចាស់ព្រះអភិធម្មមាននន់អីបានជ្រាបហើយពុទ្ធិកានឹងនៅក្នុង បុព្វវៈគេថាធម្មបទហ្នឹងព្រះអង្គសម្ដែងថាមិនឲ្យយើងចិត្តតែយកចិត្តទុកដាក់ខ្វាយខ្វល់អីទៅក្នុងរឿងអ្នកដតីត្រូវធ្វើមិនត្រូវធ្វើមិនអីមិនចឹងចឹងទៅនោះទេហាក់ដូចជាខ្លួនឯងនឹងទំនេរហើយអត់មានកិច្ចដែលត្រូវធ្វើចឹងប៉ុន្តែដល់យើងមកពិចារណាខ្លួនឯងអត្តនោវៈអវេខយៈទៅបានដឹងថាកិច្ចដែលយើងត្រូវធ្វើនឹងសឹងតែថា យើងភ្លេចអ្នកដតីទាំងអស់ក៏បានដែរ ត្រូវធ្វើកិច្ចឲ្យខ្លួនឯងឲ្យឲ្យស្រាច់បាច់សិនអាហ្នឹងឯងពីព្រោះ emergency ទៀតគឺថាសង្គ្រោះបន្ទាន់ណាក្នុងសម័យកាលដែលយើងត្រូវជួបនឹងពធហ្នឹងអញ្ចឹងបានវាមានរឿងដូចក្នុងធម្មបតតកថាយើងឃើញមាន3អង្គក្នុងអត្តតនសោតហ្នឹងព្រះអត្តតតថេរៈហ្នឹងលោកអត់បានមកខ្វាយខ្វល់អីនឹងប្រសង់ឬក៏ការដាក់យន្តមេយុសង្ខារបស់ព្រះអង្គនៅ3ខែទៀតបរិនិព្វានអីអីហ្នឹង រហូតដល់ភិក្ខុសង្ឃចោតលោកថាមិនមកខ្វាយខ្វល់រវល់ព្រះរាមាពភាប៉ុន្តែមកអំពីលោកលោករវល់ក្នុងកិច្ចការងារកំចាត់បងកិលេសនេះដល់ទៅក្រាបទូលព្រះរាមាភិករបស់អង្គសរសើរអង្គសរសើរឲ្យយកភិក្ខុហ្នឹងជាអង្គគំរូអញ្ចឹងហើយនៅក្នុងសុកវៈហ្នឹងព្រះថេរៈទេសៈមួយអង្គអញ្ចឹងទៅក្នុងភិក្ខុវៈមានព្រះធម្មារាមថេរៈហ្នឹងមួយអង្គទៀត រឿងរ៉ាវដូចគ្នាព្រះអង្គសម្ដែងបគាថានឹងទៅសម្រេចព្រះអរហន្តណាឃើញមានតែ3អង្គហ្នឹងទេហ្នឹងឯងហ្នឹងខ្ញុំណាគ្រាន់តែចង់លើកថានៅក្នុងការដែលត្រូវយកចិត្តទុកដាក់នឹងប្រយោជន៍ខ្លួនឯងហ្នឹងគឺព្រះអង្គឲ្យសេចក្តីសំខាន់មែនទែនកាលណាបើយើងមកពិចារណា ថាឥឡូវហ្នឹងគឺត្រូវសង្គ្រោះបន្ទាន់ខ្លួនឯងហ្នឹងគឺកុំធ្វើបាបនឹងឯងហើយកុសលាសោប្រសម្បទាសច្ចតប្រយោជន៍តប៉ុណ្ណឹងនឹងឯងចឹងហ្នឹងគឺ ដែលដែលយើងឃើញថាកិច្ចដែលយើងត្រូវធ្វើហ្នឹងគឺមានអញ្ចឹងមែនទេអញ្ចឹងទៅអញ្ចឹងបានយើងមិនសម្បូរពេលអីទៅ ក្នុងរឿងគ្រប់គ្រងផ្ទះហ្នឹងគឺអញ្ចឹងចឹង ដោយសារថាយើងមិនមែនស្ដាប់ពធัวសម្រាប់ដោយឆាប់ឆាប់អីវាត្រូវប្រឹងប្រែងជាយាមហើយក្នុងការប្រឹងប្រែងជាយាមនឹងត្រូវសិក្សារៀនសូត្រឲ្យច្រើនទៀតដើម្បីបានយល់អំពីផ្លូវដែលព្រះពុទ្ធអង្គទ្រង់ចង្អល់បង្ហាញប្រាប់នឹងនឹងឯងអញ្ចឹងនៅ ក្នុងសេចក្តីដែលថាពុទ្ធបរិស័ទយើង គឺថាអាចយើងមានសិទ្ធស្រឡាញ់ ក្នុងនាមជាភរិយាស្វាមីបុគ្គលជាទីស្រឡាញ់យ៉ាងណាបងប្អូនញាតិកាអីណាប៉ុន្តែក៏យើងត្រូវពិចារណាឲ្យឃើញធម្មតាធัวនៅ ក្នុងខ្លួនយើងក្តីក្នុងអ្នកដតីក្តីសុទ្ធតែជាធម្មជាតិប្រែប្រួលទាំងអស់នឹងឯងដើម្បីការពារកុំឲ្យវាសោកសៅកក់ទ្រូងកន្ទក់កន្ទិញវងវែងផ្លិច គាត់ណាដល់ទៅភៈសនមមត្តកោឆ្កួតព្រោះការវិនះហ្នឹងធ្វើដូចថាភ្លេចភ្លេចចឹងទៅឬក៏ថាត្រូវ ខូចបេះដូងរីងរៃរ៉ាំរៃអីអីចឹងទៅដោយសារអីដោយសារជួបប្រទេសនៅវិបយោគតុកនឹងប្រត់ប្រាសចាក់សัตว์នឹងសង្ខារនឹងហ្នឹងឯងរឿងហ្នឹងត្រូវរំលឹកដាស់តឿនចឹងពីព្រោះរឿងរបស់បថុជជនដល់ពេលសុកពេលសបាយដេកអោបសុកនឹងហ្មងណាដូចជាថាខ្លួនឯងរួចផុតចាក់ទុកហើយចឹងអាហ្នឹងឯងវាដូចប៉កែមែនណាតាមតែសបាយក៏ក្អាក់ក៏ក្អាយហ្នឹងណា ដល់ទៅរឿងវប់មកដល់មានអីទន់ជើងទន់ដៃទន់ខ្សោយគឺណាសន្លប់កាំងអីចឹងទៅតាមតែពេលសបាយរីករាយវាដូចជាប្រកែណាស់ណាអត់មាន បញ្ហាភ័យព្រួយអីទៅទេអាហ្នឹងគឺវាជារឿងកិលេសហ្នឹងអញ្ចឹងពធัวជួយរំលឹកនៅពេលដែលយើងបានសពអញ្ចឹងក្នុងកំណើតជាមនុស្សអញ្ចឹងថែមទាំងបានជួបពធัวអញ្ចឹងយើងកុំចេះតែចង់បានអីបានអីពីអ្នករតីរួចទៅងងងក់ទៅហៅរំអួយអញ្ចឹងទៅហ្នឹងហើយ អានឹងចូលអញ្ចឹងណាយើងទន់ខ្សោយទៅតាមហ្នឹងយើងត្រូវរឹងប៉ឹងចឹងគឺថាវឹកហាត់អប់រំចិត្តឲ្យរឹងប៉ឹងត្រង់ដែលថាយើងបានអត្តភាពជាមនុស្សហើយនៅរស់ជួបនឹងពធัวនេះ ត្រូវប្រឹងប្រែងជួយខ្លួនឯងស្រឡាញ់ខ្លួនឯងថែរក្សាចិត្តសន្តានរបស់ខ្លួននឹងឲ្យចេះល្មមជាមួយនឹងអ្វីដែលយើង មានបានហើយនឹងហើយជាមួយអ្នកដតីទោះជាគេប្រព្រឹត្តអីមិនគួរក៏បីដាក់យើងដោយកាយវិចាអីយ៉ាងម៉េចយើង ត្រូវសិក្សាតាមបណ្ណាបណ្ណាវត្តសោតនឹង គឺថាគេល្អពោះយើងពួកគេ អត់បានសម្លាប់យើងយើងយើងយួរកន្លែងហ្នឹងព្រោះឲ្យតែយើងបាននៅរស់ហើយអ្វីអ្វីយើងធ្វើឲ្យខ្លួនឯងឬបើថាយើងសូមសូមពីខ្លួនឯងនឹងឯងមិនចាំបាច់យើង ទៅកើតទុកមិនសក់ចិត្តជាមួយអ្នករតីឯអ្នករតីដែលមិនបានគិតសម្រាប់យើងហ្នឹងគឺល្អសម្រាប់យើងហើយអត់ចាំបាច់ទៀមទាអីទៀតទេមិនចាំបាច់និយាយដល់ទៅមេត្តាបិតាចាំបីបាច់មើលថែអាហ្នឹងគឺព្រះអរហន្តរបស់យើងជាកូនហើយទៅគោរពបូជាទៅអ្នករតីហ្នឹងចូលចិត្តនិយាយអាក្រក់ពីយើងឬក៏ថាអាកប្បកិរិយាធ្វើអីអីតាមផ្លូវអីរថយន្តអីអីយើងមិនដែលស្គាល់គ្នាអីអីហ្នឹងណាមិនបាច់ខឹងមិនបាច់ស្អប់មិនបាច់បន្ទុះអី ទៅទេយើងត្រូវគិតថាគាត់មិនបានមកគិតសម្លាប់យើងអីប៉ុណ្ណឹងអរគុណគាត់ហើយទោះជាគាត់សម្លក់មើលមុខស្ដីថាអីអីប៉ុណ្ណឹងអរគុណហើយមើលមុខហើយចេញទៅវិញចាហ្នឹងឯង សំភ្លេឡាមដាក់អីថាអូគេជេរយើងហ្នឹងមិនដឹងថាគេជេរឬក៏គេយ៉ាងម៉េចអីឲ្យសញ្ញាយ៉ាងម៉េចអីចឹងតែប៉ុន្តែយើងត្រូវគិតទៅគេល្អហើយគឺពួកគេអត់បានគិតសម្រាប់យើងយើងអត់មានទៀមទាអីពីអ្នករតីចាំគេមកសរសើរមកលើកតម្កើងអីអីអីអត់ទេតែបាន ត្រឹមតែគេមិនសម្រាប់យើងប៉ុណ្ណឹងអរគុណណាស់ពីព្រោះយើងបានត្រឹមតែការរស់ហើយអ្វីៗធ្វើឲ្យខ្លួនឯងទាំងស្រុងទាំងពីព្រោះនៅក្នុងโลกនេះ មនុស្សរាប់ពាន់លានអ្នករួមទាំងទេវតាទៀតអត់មាននរណា មាន សមត្ថភាពមកជួយយើងឲ្យឲ្យយើង បាន ទីពឹងរួចពីអបាយភូមិរួចពីទុកបានទេណាអត់ទេណា ស្រាប់តែយើងមានសមត្ថភាពជួយខ្លួនឯងចឹង អស្ចារ្យប៉ុណ្ណាអញ្ចឹងបានបានថាឲ្យកូនចៅសមាទានសិលហ្នឹងក្នុងន័យដែលថាត្រូវលួសខ្លួនយើងដែលយើងលក់ខ្លួនឯងទៅឲ្យបាបហ្នឹងឯងអត់មាននរណាជួយយើងបានហើយមានតែខ្លួនឯងស្រាប់តែខ្លួនឯងហ្នឹងក្បត់ក្បត់នឹងខ្លួនឯងទៀតចោលខ្លួនឯងហ្នឹងណាគឺថាកំសត់មែនទេណាគ្មាននរណាកំព្រីកំព្រាអីជាងដែលដែលខ្លួនឯងហ្នឹងបោះបង់ខ្លួនឯងចោលទេចឹង ហើយមិនត្រឹមតែបោះបង់អីណាណីលក់ខ្លួនឯងឲ្យទៅកែបាបទៀតណាបំរើបាប ក្នុងបញ្ញវរិយសពគ្រប់ ដើម្បីបាន ណាការស៊ីចាយសបាយក្នុងវត្ថុកាមគុណអីអីហ្នឹងត្រូវលក់ខ្លួនឯងឲ្យបំរើបាបហ្នឹងយើងយើងពិនិត្យមើលការលក់ខ្លួនឯងឲ្យតកែបាបហ្នឹងគឺថាយើងមិនលំបាកស្ដាប់អីប្រមាណទេឲ្យតែយើងយល់ថាមានតែយើងទេដែលត្រូវជួយខ្លួនយើងហើយយើងហ្នឹងស្អីយើងហ្នឹងគឺគុណធម៌សេចក្តីល្អពីលោកិយៈកុសលទៅដល់លោកកតរៈអាហ្នឹងឯងដែលថាយើង ដែលអាចជាទីពឹងជួយខ្លួនយើងបានហ្នឹងឯងអញ្ចឹងវាតើយើងមានកុសលធម៌ចម្រើនឡើង ហ្នឹងហើយដល់ទៅយើងអត់អត់ជួយខ្លួនឯងហើយយើង ទៅចោះចូលជាមួយ បាប គឺក្បត់នឹងខ្លួនយើងទាំងហ្នឹងឯងរហូតដល់ទៅ អកុសលនិវរណៈអីទៀតហ្នឹងឯងអាហ្នឹងឯងដែលជាការទំនប់បំរុងស្បៀងឲ្យខ្មាំងសត្រូវអវិជ្ជា ដែល មាននិវរណៈជាអាហារហ្នឹងគឺណាឃើញទេអាហ្នឹងគឺ វាជាសត្រូវនឹងនឹងសត្វលោកយើងនោះគឺអវិជ្ជានឹងព្រោះវាជាមូលនៃវត្តដាក់ហើយយើង អត់បានជួយខ្លួនឯងបែរទៅជាផ្ដល់ស្បៀងឲ្យខ្មាំងទៅទៀតអាហ្នឹងដែលយើងត្រូវយល់សំបីតែនិវរណធัวដែលមានសិលហើយហ្នឹងទៀតមានសិលហើយនៅតែចម្រើនទៅដោយនិវរណៈហ្នឹងបានតែក្តីថាយើងក្បត់នឹងខ្លួនឯងដែរ ទៅចុះចូលផ្ដល់ស្បៀងឲ្យខ្មាំងហ្នឹងឲ្យមកវាយប្រហារខ្លួនយើងហ្នឹងដែលជាឫសគល់នៃវត្តដាក់ហ្នឹងអញ្ចឹងត្រូវតែស្មោះត្រង់នឹងខ្លួនឯងចឹងស្មោះត្រង់នឹងព្រះមច្ចរិយធัวស្មោះត្រង់នឹងមហាជនចឹងមិនកុហកមហាជនហ្នឹងគឺជា ព្រះមច្ចរិយធัวដើម្បីរួចផុតចាកទុកទាំងពួងហ្នឹងដូចជាថានិយាយពីរថយន្តជីវិត រថយន្តជីវិតហ្នឹងវាត្រូវតែរថយន្តហ្នឹងមានម៉ាស៊ីនល្អក្នុងការបើកបរហ្នឹងម៉ាស៊ីនល្អហ្នឹងគឺសុខភាពផ្លូវកាយផ្លូវចិត្តអាហ្នឹងជាអង្គបញ្ចប្រធានយ៉ាងគេអើព្រះអង្គម្ដែងដូចជាទី1តថាគតពោធិសទ្ធា ទី2នេះសុខភាពផ្លូវកាយជានីដើម្បីប្រពក្តីជាយាមហ្នឹងហើយទី3សុខភាពផ្លូវចិត្តគឺมันមានមយាលៈពុតมันមានអំនួតអួតអាង បានចូលទៅដល់ទី4ជាយាមទី5បញ្ញាទម្លាយកិលេសហ្នឹងអញ្ចឹងវាត្រូវមានសុខភាពផ្លូវកាយផ្លូវចិត្តហ្នឹងសុខភាពផ្លូវចិត្តហ្នឹងគឺការដែលมันមានមយាលៈពុតហើយនឹងសាថយៈអំនួតអួតអាងហ្នឹងអត់ត្រូវលៈពុតជាមួយស័ព្ទព្រមចារីជាមួយប្រសាស្តាអត់មានអំនួតអួតអាងអីក្នុងព្រមចរិយា អ្នកធัวនឹងទេនឹងសុខភាពផ្លូវចិត្តហើយហើយវានៅលើអ្នកបើកបរនឹងមានស្មារតីនឹងគឺជាឈ្មោះនៃសេចក្តីមិនប្រមាទណាមិនស្រវឹងមិនងុយអីអីហ្នឹងហ្នឹងគឺតលស្មារតីនឹងឯងចឹងហើយកង់រថយន្តហ្នឹងល្អទៀតយើងនឹករលឹកទៅដល់ដីជាយាមសមត្ថភាព4ហ្នឹងហើយជាពិសេស ស្គាល់ទិសដៅតែស្គាល់ទិសដៅដែលត្រូវទៅនឹងឯងតែគឺព្រះនិព្វានតែរថយន្តជីវិតយើងនឹងត្រូវតម្រង់ទៅរកទិសដៅនឹងហើយត្រូវត្រូវចេះជួសជុលរថយន្តនឹងទៀត ដូចបែកកង់អីត្រូវចេះដូរផ្លាស់អីមើលមិនវាអស់ទឹក អស់ប្រេងម៉ាស៊ីនឬក៏មិនមិនត្រូវចេះ ជួសជុលមាន គ្រឿងប្រដាប់ជួសជុលអាហ្នឹងគឺយើងត្រូវត្រូវចេះទទួលយកបញ្ហាមកដោះស្រាយក្នុងជីវិតរថយន្តជីវិតយើងវាមានបញ្ហា អញ្ចឹងត្រូវទទួលយកបញ្ហាហ្នឹងមកដោះស្រាយណាឲ្យវាបានប្រយោជន៍ពីបញ្ហាហ្នឹងទៅវិញ គឺថាបញ្ហាហ្នឹងបានបង្រៀនហើយយើងបានយល់ដឹងថាជីវិតវាអត់ប្រព្រឹត្តទៅតាមអំណាចអ្នកណាត្រូវការប្រាថ្នាទេហ្នឹងឯងបើវាទៅតាមអំណាចត្រូវការប្រាថ្នាវាអត់មានបញ្ហាអញ្ចឹងទេ មានអ្នកណាទៅទៅចង់បានបញ្ហាអីផ្សេងផ្សេងក្នុងជីវិតហ្នឹង ណាដូច្នេះបញ្ហានោះមកបង្រៀនថាគឺការពិតនៃជីវិតអត់មាននៅក្នុងអំណាចអ្នកណាអ្នកណារៀងរៀងព្រះអង្គរៀងរៀងខ្លួនប្រាថ្នាទេប៉ុន្តែគេត្រឹមត្រូវតាមធម្មតាធัวជីវិតនឹងគឺថាជាធម្មតាធัวនឹងជាការពិតនឹងឯងតែយើងប្រឆាំងជាមួយនឹងការពិត ជាមួយនឹងធម្មតាធัวត្រូវកើតទុករៀងរៀងខ្លួនទាំង มันអាចការពិតនឹងចេះតែមកតាមអ្នកណាអ្នកណាត្រូវការប្រាថ្នាឬក៏លំអៀងស៊ីចំណោកសោកប៉ាន់អីគឺអត់ទេ គឺនៅជាមេរៀនថ្នាក់បរិញ្ញាសម្រាប់មនុស្សទេវតាទាំងអស់សូម្បីតែព្រះសម្មាសម្ពុទ្ធក៏ត្រូវសិក្សាសាលាថ្នាក់បរិញ្ញានឹងដែរដូច្នេះការពិតអត់មានលំអៀងទៅតាមអ្នកណាទេ នៅតែជាសច្ចធម៌ជារៀងរហូតប្រចាំសង្ខារនឹងអញ្ចឹងអស្ចារ្យដែលយើងមិនចេះតែលុះនៅក្នុងអំណាចនៃចំណងទេ យើងមកអប់រំចិត្តដើម្បីឲ្យព្រមទៅតាមការពិតវិញអញ្ចឹងសមាទិដ្ឋិដែលប្រព្រឹត្តទៅដើម្បីអរិយមគ្គអង្គ8ប្រការនឹងឯងដែល បានសម្រេចក្នុងវិបស្សនាដែលបាន ទទួលយកការពិត នៃសង្ខារធម៌ហ្នឹងតែអញ្ចឹង